បាទសួស្តីបាទបងប្អូនបាទថ្ងៃនេះគឺខ្ញុំបង្ហាញអំពី បាទនេះដង ដែលគេប្រើសម្រាប់តាក់ជាមួយអឺតលេថងឯហ្នឹងបាទអញ្ចឹងគឺខ្ញុំបង្ហាញអំពីស្នាដៃរបស់អ៊ំប្រុសម្នាក់បាទគាត់ធ្វើសង្កេតថាស្នាដៃឯងបាទសឹងមិនមានទេបាទក្នុងស្រុកខ្មែរណាបើសិនជាបងប្អូនឃើញមានអាហ្នឹងបងប្អូនជួយ comment នៅខាងក្រោមវីដេអូនោះផងថ្ងៃនេះគឺយើងនឹងធ្វើការកិនម្សៅសណ្តែកសៀងបាទយើង បានលេងរួចហើយ ហើយនេះគឺម៉ាស៊ីនដែលគាត់បានច្នៃដោយខ្លួនគាត់ហើយប្រើរយៈពេលប្រហែលជា2 3ខែបាទហើយហើយនេះម៉ូទ័របាទម៉ូទ័រសម្រាប់ទាញទាញម៉ាស៊ីនហ្នឹងបាទថ្ងៃនេះយើងធ្វើការសាឡបង ដោយកិនកិនសណ្ដែកបាទដើម្បីធ្វើម្សៅបាទបាទនេះខាងក្នុងនេះគឺគាត់ប្រើដែកថែបសុទ្ធណាបាទអញ្ចឹងគឺគាត់ធ្វើនេះគឺតកូនតចៅណាបាទមិនធ្វើលេងទេទេបាទអញ្ចឹងគឺ ការធ្វើរបស់គាត់គឺប្រឹងប្រែងបាទឆ្នៃដែកថែបទាំងអស់ហ្នឹងឲ្យคล้ายទៅជាម៉ាស៊ីនមួយដែលយើងអាចប្រើក្នុងការកិនម្សៅពោតបានម្សៅស្ដែកបាទកិនស្ដែកកិនពោតកិនស្អីក៏ដោយ បាទឲ្យតាប្រភេទដែលអាចទៅជាម្សៅបានគឺបាទដាក់កិននៅក្នុងម៉ាស៊ីននឹងបានទាំងអស់បាទគឺយើងចាប់ផ្ដើមដាក់បាទដាក់សណ្ដែកសៀងបាទដោយសារយើងលីងរួចហើយ បាទអញ្ចឹងចង់ដឹងថាតើពេលដែលយើងកិនទៅគឺវាម៉ត់ឬអត់បាទហើយដោយសារវីដេអូនេះគឺខ្ញុំមិនបានបង្ហាញពីលទ្ធផលតែពិតទៅគឺវាម៉ត់បាទប៉ុន្តែខ្ញុំបានថតចុងក្រោយបាទដោយសារតែលទ្ធផលដែលពួកយើងបានជឿនធ្វើនេះគឺអឺខ្ញុំមិនអ្នកធ្វើទេគឺគាត់អ្នកធ្វើហើយខ្ញុំមិនភើបចិត្តពេកបាទក៏បានភ្លេចថតម្សៅដែលពួកយើងបានកិនបាទ